អ្នកមត្ថុរតនតយស័កទូលព្រះបង្គំខ្ញុំព្រះករុណាសូមអភិវ័នបន្ទុនកាយវាចាចិត្តក្រាបសំពះនមស្ការឧទ្ទិសដៅចំពោះប្រជុំ3នៃព្រះរតនត្រ័យគឺព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងសពសពកាលទាំងពួង ទូលព្រះបង្គំខ្ញុំព្រះករុណាសូមនមស្ការថ្វាយបង្គំចំពោះព្រះអង្គគ្រូដែលជាព្រះអរិយកាសពជាធម្មាធិបតីនៅ ក្នុងការសម្ដែងពធដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាថ្វាយបង្គំចំពោះព្រះអង្គគ្រូជាព្រះមហាឧបល័យដោយសេចក្តីគោរព និងដោយសេចក្តីជ្រះថ្លា ថ្វាយបង្គំចំពោះព្រះនិកថែគ្រប់ព្រះអង្គនិងនមស្ការចំពោះព្រះកណាម្ចាស់គ្រប់គ្រប់ព្រះអង្គដែលមានព្រះវត្តមាន ក្នុងបញ្ញកម្មនេះដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទញោមញាតិប្រុសស្រីទាំងអស់ដែល កំពុងតែអង្គុយត្រង់ត្រាប់ស្ដាប់ព្រះសទ្ធមវិសេសទេសនានាវេលាគ្រា ឱកាសនេះដោយសេចក្តីរាប់អាន ចម្រើនពរលោកអាចារ្យគ្រប់រូបនិង ចម្រើនពរដល់ម្ចាស់ដើមទានប្រធានដើមបុណ្យដែលកំពុងតែប្រពនៅ កម្មវិធីបនជាបណកិច្ចនៅនីភូមិតមុំឃុំមនោរម ស្រុកថ្ពងខេត្តកំពង់ស្ពឺ សូមទទួលការរាប់អានពីអាត្មាភាពនៅក្នុងវេលាឱកាសនេះអាត្មាភាពទទួលភារៈក្នុងការសម្ដែងពធទេសនានឹង ជាទូនាទីរបស់ព្រះមហាអនន្តតែព្រះអង្គគ្រូធម្មអនន្តោឈានវរៈដែល មានងារជាព្រះអរិយកាសពនឹងក៏លោកមិនបានសាក់សួរជាបញ្ហាកម្មណាមួយទេគឺអនុញ្ញាត ប្រកេនធម៌ភាពនឹងដើម្បីសម្ដែងទៅតាមអព្យាស្រ័យនៅចំណុចណាដែលបានត្រៀមទុកឬក៏អាចសម្ដែងបាននៅក្នុងកម្មវិធី ដែលញាតិញោមកំពុងតែប្រពធ្វើនេះចឹងដើម្បីឲ្យស្រប ទៅនឹងកម្មវិធី ដែលញាតិញោមពុទ្ធបរិស័ទកំពុងតែធ្វើក្នុង ឱកាសនេះ ថ្មនឹងលើកនៅប្រធានបទនៅបញ្ហាធរអានឹងឲ្យស្របទៅតាមកម្មវិធីរបស់អស់លោក បុណ្យរបស់យើងនឹងគឺ ជាបុណ្យឈាបនកិច្ចឬហៅថាបុណ្យសពបុណ្យខ្មោចដែលញាតិញោមពុទ្ធបរិស័ទយើង មានលើកូនចៅប្រុសស្រី ធ្វើជូនចំពោះ លោកយាយឧបាសិកា អង្គុយខិននឹងបានធ្វើមរណកាលក្នុងវេលាម៉ោង1រសៀលនៅថ្ងៃប្រហោះ6រោចខែកដិកឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565នឹងត្រូវនៅថ្ងៃ ទី25ខែវិច្ឆិកាឆ្នាំ2021ក្នុងជំនមីយុ89ឆ្នាំ ហ្នឹងហើយអញ្ចឹងញាតិញោមកិច្ចដែលយើងត្រូវបំពេញដែលមិនអខានបានហ្នឹងគឺជាបណកិច្ចគឺកិច្ចដែលត្រូវ តែចាត់ចែងទុកដាក់សពដែលបានធ្វើមរណកាលហ្នឹងទៅតាមប្រពៃណីទៅតាមជាតិសាសន៍ទៅតាមតំបន់ឬក៏ទៅតាមខ្សែស្រឡាយខ្សែលោហិតដែលជាប់នឹងតាម ជាតិដតីដតីក្តីហ្នឹងគឺញាតិញោមតែងតែមានប្រពៃនេះទុកដាក់សពបើហើយយើងដោយច្រើនគឺច្រើន តែចាត់ចែងទុកដាក់សពឬក៏ការបូជាហ្នឹងដោយព្រះអគិហៅថាអគិបូជា សំបីតែព្រះសម្មាសម្ពុទ្ធក៏បូជាដោយភ្លើងដោយព្រះអគិដែរនឹងពុទ្ធជាអម្ចាស់នៃយើងហ្នឹង ហើយយើង អ្នកកាន់ព្រះពុទ្ធសាសនាបើសញ្ជាតិជា ខ្មែរសុទ្ធសាធភិកច្រើនគឺបូជា ដោយភ្លើងនឹងឯងហ្នឹងហើយបើសិនជាយើងជាប់ណាស្រឡាយចិនអីតិចតួចទៅក៏បូជា បញ្ចុះនៅក្នុងព្រះធរណីហៅថាបដ្ឋវ័យបូជាបញ្ចុះកន្លែងណាដែលមានហុងស៊ុយកន្លែងណាដែលមានអាលៀប ជ័យល្អហ្នឹងគឺយើងឲ្យគេម៉ាក់គេអីមើលទៅក៏បញ្ចុះកន្លែងណាដែលយើងយល់ថាជាកន្លែងល្អសំគួរនឹងបូជា ក៏បញ្ចុះក្នុងពធរណីហើយបាននៅប្រទេសទីបេប្រទេសដតីទៀតខ្លះគឺគេយកទៅបោះចោលតែម្ដងសាកសពនឹងយកទៅបោះចោលឲ្យសัตว์ព្រៃឲ្យសัตว์អីស៊ីទៅ នឹងបើដូចនៅតំបន់ទី B គឺគេយល់ថាសាកសពដែលស្លាប់ទៅហើយនឹងមិនដឹងមិនលឺមិនឈឺមិនឆ្អាលមិនខ្វល់ខ្វាយស្រណោះអាឡោះអាឡៃស្រឡាញ់រូបរាងកាយអីទៀតទេគឺគេមានអាចារ្យរបស់គេគេចាំផ្លះសាច់ហ្នឹងឲ្យឲ្យសัตว์ស៊ីនឹងគេផ្លះឲ្យពួកសัตว์ថ្មាតសัตว์អីសัตว์ណាក៏ដោយប្រាថ្នាដោយសាច់គឺគេបូជាសាច់ដែលបុគ្គលដែលស្លាប់ហ្នឹងឲ្យសัตว์ស៊ីហ្នឹងហើយ ហើយបើទៅនៅប្រទេសឥណ្ឌាគឺគេចោលក្នុងព្រៃហៅថាព្រៃស្មសានហ្នឹងរុំរុំដោយណាសម្ពុតស្នប់ហ្នឹងកណាត់សរុំទៅនឹងចងកបួចចងកបួចទៅក៏បោះចោលក្នុងព្រៃទៅនឹងសัตว์ណាដែលធំក្លិននៃសាកសពហ្នឹងក៏មកហែកហួស៊ីនៅសាកសពហ្នឹងទៅហ្នឹងហើយហើយមួយវិញទៀតនៅស្រុកឥណ្ឌាគឺគេមានជំនឿមួយនៅទលេគង្គី ក៏គេយកសាកសពហ្នឹងទៅបោះចោលទៅ នៅក្នុងនៅទន្លេកុងគាហ្នឹងដុតរូលតិចតិចតិចតិចចងក្បូនមិនដែតទៅ ដោយគេមានជំនឿថា ទឹកហ្នឹងដែលធ្លាក់ចុះអំពីកំពូលភ្នំនាងកុងគាហ្នឹងនាំនៅដួងព្រលឹងរបស់លោកអ្នកមានគុណគេឲ្យទៅកើតក្នុងអាស្ថានសួគ៌អីចឹងនឹងតាមជំនឿតាមតំបន់តាមប្រទេស ហ្នឹងអញ្ចឹងប្រទេសមួយមួយសុទ្ធតែមានប្រពៃណីរៀងរៀងខ្លួនណាប៉ុណ្ណាបើយើងសរុបរួមមកថាសាក់សពដែលស្លាប់ទៅហើយហ្នឹងគឺមិនបាន ដឹងមិនបានឮមិនបានស្រណោះអាឡោះអាល័យនៅរូបរាងកាយនេះទេចឹងបាននៅក្នុងកម្មវិធីបន់ជាបណកិច្ចហ្នឹងប្រព្រឹត្តទៅជាមហាកុសលប្រព្រឹត្តទៅជា បនឲ្យបានច្រើនទៅបានហ្នឹងវាតលតែយើងប្រកបព្រមទៅដោយហេតុ3យ៉ាងទើបបានបនបានកុសល នឹងបើសិនតើកាលណាដែលយើងដែលមកចូលរួមកម្មវិធីបនហ្នឹង ខ្វះនៅធម៌3ហ្នឹងគឺអត់បានបនច្រើនទេ ចំណុចទី1ហ្នឹងគឺយើងត្រូវមានសតិភ្ញាក់រលឹកហើយចំណុចទី2នោះឯងគឺញាណៈការពិចារណា ចំណុចទី3នោះគឺសង្វេគសេចក្តីតក់ស្លុតនិងចំណុចទី1គឺសតិការភ្ញាក់រលឹកនឹងគឺញាតញោមទាំងអស់គ្នា ភ្ញាក់រលឹកនៅក្នុងអាយុជីវិតសង្ខាររបស់យើងថាអោណគេយើងអញក្តីនឹងអ្នកដតីក្តីក៏សុទ្ធសឹងតែមានថ្ងៃនេះដូចគ្នា ជីវិតប្រព្រឹត្តទៅ ជរាតែអូសទាញចូលទៅចិត្តនៃមរណៈគេក៏ស្លាប់ខ្ញុំក៏ស្លាប់ហេតុដូច្នោះហើយយើងគួរតែភ្ញាក់រលឹកខ្លួនឯងកុំនៅងុយងោកកុំខ្ជិលច្រអូសក្នុងអំពើជាកុសលសិលមិនតាន់មាន ទានមិនតាន់ធ្វើធម៌មិនតាន់រៀនចម្រើននៅកុសលណាមួយក៏ពុំតាន់មានអីភ្ញាក់រលឹកអីហើយសម្លឹងឃើញ ថាជីវិតនេះឯងប្រព្រឹត្តទៅ ដោយសេចក្តីស្លាប់នឹងចូលមកទន្ទ្រានបៀតបៀនរាល់ថ្ងៃមិនយូរឡើយអាត្មាអញនឹងដូចគេដែរអញ្ចឹងយើងដាស់ខ្លួនឯងរលឹកឲ្យដឹងខ្លួនឯងអញ្ចឹងណាបងណាហើយចំណុចទី2ហ្នឹងគឺញាណៈការពិចារណា ពិចារណានៅរូបរាងកាយស្បែកសរសៃនិងសក់ភ្នែកតិចជាមោះ អវយវៈទាំងអស់គឺវាផ្លាស់ប្ដូរវាប្រែប្រួល វាតែងតែត្រុតត្រោមក្រំគ្រាចុះខ្សោយបាត់បង់នៅអ្វីអ្វីដែលជាខ្លឹមសារនៃខ្លួនអញ្ចឹងពិចារណា យើងគិតឲ្យឃើញចំណុចនឹងទៅ យើងវាមិនសូវនឹងជាប់ចម្ពាក់ នឹងរឿងរ៉ាវខាងក្រៅខាងក្រៅរហូតដល់ចងក្រៀកខ្លួនឯងនឹងមិនអោយធ្វើបន់ធ្វើទានធ្វើកុសលអីបាននោះអញ្ចឹងកាលណាដែលយើងពិចារណាដល់រូបរាងកាយអាយុជីវិតសង្ខារសារពាង្គកាយរបស់យើង ត្រុតត្រោមក្រំគ្រាជំងឺបៀតបៀនអាពាតជំងឺការៈផ្សេងផ្សេងឲ្យបានរឿយរឿយក្នុងចិត្តទៅ វាហាក់បីដូចធ្វើឲ្យខ្លួនឯងនឹងដឹងថាជីវិតរបស់អាត្មាអញនឹងមិនទៀង នឹងតែសេចក្តីស្លាប់របស់អាត្មាអញទៀងអាត្មាអញទៀងតែនឹងស្លាប់នឹងមិនអាចកិច្ចផុតអំពីសេចក្តីស្លាប់បានទេគេមានថ្ងៃហ្នឹងអាត្មាអញក៏មានថ្ងៃហ្នឹងនឹងគេមានថ្ងៃនេះអាត្មាអញមានថ្ងៃក្រោយនឹងត្បិតថាមិនដឹងថាថ្ងៃណាក៏ពិតមែនតែសេចក្តីស្លាប់របស់អាត្មាអញពិតប្រកបនឹងអញ្ចឹងពិចារណាអញ្ចឹងនឹងឲ្យពិចារណា ហើយចំណុចទី3នោះឯងគឺសង្វេកសេចក្តីតក់ស្លុតណាប៉ុណ្ណាតក់ស្លុតហើយការតក់ស្លុតនឹងសោតទៀតគឺមាន4ចំណុចសេចក្តីតក់ស្លុតនឹងសេចក្តីតក់ស្លុតទី1គឺតក់ស្លុតនៅ ក្នុងជារា ការចាស់ក្រំគ្រានឹងពិចារណាតក់ស្លុតព្រឺព្រួចនៅក្នុងវ័យជារារបស់ខ្លួនអាត្មាអញនឹងត្រុតត្រោមក្រំគ្រាអស់ហើយ មិនអាចកន្លងបង់នៅភាពចាស់ជរាបានឡើយនឹងសត្វទាំងឡាយតែងតែជរាអូសទាញចូលទៅចិត្តនៅមរណៈនៅក្បែរនឹងមរណៈកាលណាដែលជរាបៀតបៀនជរាណាទន្ទ្រានហើយនឹងក៏ហ្នឹងហើយញាតញោមពិតបរិស័ទណាកំកេះគ្នាញោមស្ដាប់ធម៌កំកេះគ្នាកេះហ្នឹងជាតិក្រោយកើតជាស្វាឡើយ ហ្នឹងហើយកេះគ្នាចុះឡើងចុះឡើងហ្នឹងជាតិក្រោយកើតជាស្វាទេណាញោមហ្នឹងហ្នឹងពពុតព្រះអង្គសំដែងថាអ្នកដែលប៉ិនកេះគៀវស្ដាប់ធម៌មិនស្ដាប់ធម៌ខំប្រឹងកេះកទេលហ្នឹងជាតិមុនស្វាហ្នឹងហើយអ្នកណាស្ដាប់ស្ដាប់ស្ដាប់ស្ដាប់ស្ដាប់ទៅស្រាប់តែដេកលក់បាត់ទៅអ្នកនឹងកាលមុនធ្លាប់កើតជាពស់ហ្នឹង500ជាតិហ្នឹងហើយតើនេះញោម ហ្នឹងហើយស្ដាប់ធម៌កុំខ្ជិលអត់អត់យូរទេញោមម៉ោងកន្លះម៉ោងអីហ្នឹងវាមិនស្មើញោមកតុយភាសាគ្នាចាក់កតុយលេខផងទេវាមិនយូរប្រមាណទេហ្នឹងហើយអញ្ចឹងចម្រើនពរជំរាបជូនញោមឲ្យជ្រាបផងហ្នឹងហើយដោយសេចក្តីសេចក្តីស្និទ្ធស្នាលដោយការអឺស្រឡាញ់ពេញចិត្តគ្នាធ្លាប់លេងអញ្ចឹងហើយតែកុំមកលេងមុខលោកណាញោម ហ្នឹងហើយចាំអាត្មាជប់ទេលេងមិនលេងចង់ចាក់កលេចចាក់កលេចមួយអាត្មាបានហ្នឹងហើយហ្នឹងហើយអញ្ចឹងងាកមកវិញថា ចំណុចទី1សេចក្តី តក់ស្លុតគឺយើងតក់ស្លុតក្នុងចរិយាគិតដល់ភាពចាស់របស់ខ្លួន កាលពីមុនសាច់ល្អនឹងសរលោងភ្នែកក៏ល្អសក់ខ្មៅរលោងព្រិល កញ្ចក់ហ្នឹងក៏ល្អថ្មិញហ្នឹងក៏មមទាំតែឥឡូវនេះ ប្រែប្រួលទាំងអស់នឹងភ្នែកក៏ស្រវាំងត្រចៀកក៏ថ្លង់ស្បែកក៏ជ្រីមជ្រួញ សក់ក្បាលហ្នឹងក៏ស្កើនឹងពីមុនលយពីមុនល្អសាច់សគួរជាទីពិតពិលរមិលមើល តែឥឡូវនេះគ្មានអីអួតទេណាយាយនឹងគ្មានអីអួតទេតាកាលពីមុនតាបានស្នាមញញឹម យាយបានសម្រោះតែឥឡូវនេះអស់ហើយយាយមើលទៅតាដូចជាសត្វស្អីមិនដឹងណាយាយក៏លេខទៅតាក៏ដូចជាសត្វស្អីមិនដឹងដល់តាក៏លេខទៅយាយក៏មិនដឹងថាជាសត្វអីហ្នឹងហើយក៏បានពិចារណាថាអូអញហើយបើសិនតាកាលពីមុនហ្នឹងមុខយាយតាអញ្ចឹងអញយកមកកើតទេហើយតាក៏អញ្ចឹងបើសិនតែពីមុនមកអញ្ចឹងក៏អញយកដែរជ្រុលជ្រោះអស់ហើយ ទោះនៅតនេអត់យកតាទោះនៅតនេអត់យកយាយក៏វាចាស់វានៅតែចាស់ដដែលហាមគាត់មិនបានណាយាយណហ្នឹងហើយណាសក់ស្រប់ប្រប់នឹងស្មានឹងអួតតាបានដល់ពេលឥឡូវនេះហឹមិនបាច់មកកាច់ចកេះទេតាមានតាមានតែរុញថាយាយអើយថយឲ្យឆ្ងាយទៅស្អុយស្លាមលូណាស់ យាយអើយថយឆ្ងាយទៅខ្ពើមអាចុកឆ្នាំណាស់ណែបើទៅជាខ្ពើមគ្នាវិញណាពីមុនស្រឡាញ់សក់សិតសក់បង្អួតមុខកញ្ចក់កាច់ចុះកាច់ឡើងហើយដល់ទៅពេលឥឡូវហ្នឹងបង្អួតកញ្ចក់ចង់ភ្ញាក់ខ្លួនឯងទៀតណាញោមនឹងពិចារណាដល់វេជ្ជរារបស់យើងនឹងគួរតែតក់ស្លុតគួរតែព្រឺព្រួចនៅ ចំណុចហ្នឹងហើយចំណុចទី2 គឺយើងតក់ស្លុតនៅក្នុង ជំងឺ ប្រចាំកាយសពថ្ងៃឈឺអីខ្លះញោមដឹងខ្លួនឯងហើយណោះនឹងតសៃតសងលងតគៀកបោះបំកំពកនឹងអលោកកែវអលោកព្រះពវៀនកពះឡើងជាតិខ្លាញ់ជាតិស្ករនឹងឈាមសឈីស៊ីឈាមក្រហមនឹងគ្រោះក្នុងប្រមាត់មហារិទ្ធបោសថ្លើម ទឹកនោមផ្អែម ទឹកនោមជូរអីហ្នឹងមានច្រើនណាញោមណោះហ្នឹងហើយមានសពមានគ្រប់ហ្នឹងហើយផ្លាស់ប្ដូរឈឺដៃឈឺជើងឈឺតណេះឈឺតណោះជួបគ្នាហ្នឹងសួរគ្នាបាន ត្រឹមតែពាក្យទេឆ្លើយនោះ យាយអើយសុខសบายទេសក់អ្នកអើយសក់ហ្នឹងហើយសក់តែមាត់ទេ តែតាមពិតសភាវៈលក្ខណៈនៃរូបរាងកាយនេះគ្មានកន្លែងណាសុខសบายទេណាញោមណោះហ្នឹងហើយសុកហើយអ្នកអើយតែវាតតែជើងហ្នឹងវាដើរពិបាកណែណែអាសុកហើយវានៅតោះរឿងជើងហ្នឹងហើយរាល់ថ្ងៃហ្នឹងដើរទៅវត្តហ្នឹងក៏លែងដល់ដែរល្ងិតអ្នកអើយល្ងិតហ្នឹងហើយមានច្រើនទៅទៀតនឹងសង្ខេបប៉ុណ្ណឹងចោះ នឹងគឺតក់ស្លុតនៅរាងកាយរបស់យើងដែលមានជំងឺបៀតបៀនរាល់ថ្ងៃនិងប្រការទី3តក់ស្លុតនឹងសេចក្តីស្លាប់សេចក្តីស្លាប់អត់ចង់បានទេអត់ចង់ជួបទេមិនចង់ហៅមិនចង់រកទេ បើអាចមានកន្លែងណាគេលក់ជីវិតកុំឲ្យស្លាប់នោះអស់ដីអស់ស្រែចំការច្បារដំណាំដូរ មាសពេជ្រកែវកង បទូសូរកាប្រាក់ខ្មែរប្រាក់ដុល្លារកលែងណាក៏ដោយឲ្យតែមាន លក់ជីវិតកំឲ្យស្លាប់យាយលក់កែលក់អកអស់បាត់ហើយនៅយាយណោរបស់ខាងក្រៅវាអត់សំខាន់ជាងជីវិតទេបើបានជីវិតនោះដូចមានអ្វីអ្វីគ្រប់យ៉ាងតែវាអត់មានកលែងណាដែលដោះដូរនិងស៊ីសំណោកសោកប៉ាន់ដើម្បីឲ្យយើងរស់បន្តអស់រយ នៃឆ្នាំឬក៏លែងស្លាប់នោះ អត់មានទេ អញ្ចឹងសេចក្តីស្លាប់នេះសត្វលោកតក់ស្លុតភ័យបំផុតមិនចង់ជួបមិនចង់នឹងឲ្យមានឡើងទេក៏ប៉ុន្តែសេចក្តីស្លាប់នេះគឺហាមឃាត់មិនបានសភាវៈពិតហ្នឹងគឺហាមឃាត់មិនបាននឹងចំណុចទីនឹងចំណុចទី3ហើយចំណុចទី4នោះឯងនឹងគឺតក់ស្លុតក្នុងការប្រប្រាស់នៅគ្រួសារនិងវត្ថុជាទីស្រឡាញ់ ញោមស្រឡាញ់គ្រួសារទេញោមស្រឡាញ់តាទេតួគាត់ អស់សម្រស់អស់សម្ផស្សតែអនុសាវរីយ៍កសាងមួយតាខ្ញុំច្រើនណា តាខ្ញុំធ្លាប់បួសធ្លាប់រៀនតាខ្ញុំគាត់ជាមនុស្សល្អតាខ្ញុំនឹងគាត់មិនដែលធ្វើឲ្យខ្ញុំពិបាកតាំងពីកូនតូច ណាតស៊ូពីអ្នកតារហូត កូនខ្ញុំធំមាននេះមាននោះសពសារពើ ស្រឡាញ់តាណាអេតានោះក៏ស្រឡាញ់យាយស្រឡាញ់កូនស្រឡាញ់ក្រុមគ្រួសាររបស់ខ្ញុំតែដល់ទៅពេលអឺប្រត់ប្រាស់នៅសមាជិកគ្រួសារណាមួយតក់ស្លុតសោកសៅកន្ទុកកន្ទិញខ្សឹបខ្សួលអ៊ូលដើមកហ្នឹងក៏កើតមានណាញោមណហ្នឹងហើយអញ្ចឹងការប្រត់ប្រាស់ហ្នឹងក៏ជាហេតុនាំឲ្យយើងកើតនៅសេចក្តីតក់ស្លុតដែរ នឹងឯវត្ថុដែលយើងហួងហែងវត្ថុដែលយើងស្រឡាញ់មានផ្ទះមានម៉ូតូមានឡាន ដីស្រែចម្ការច្បារដំណាំដែលយើងហួងហែងណាស់ដែលយើងស្រឡាញ់ណាស់តែដល់ពេលយើងគិតគិតសពសពទៅ តក់ស្លុតដល់ខ្លួនឯងថាអូអញខំណាស់អញប្រឹងប្រែងណាស់តែទីបំផុតនឹងអត់មានបានអីទៅសោះអញឲ្យខំអូយខំគិតទៅអញ ស្លាប់នៅថ្ងៃណាមួយស្ដាយរបស់ដែលខំប្រឹងទៀតណាតែស្ដាយសួរថាយកទៅបាន ដែរខ្ញុំយកទៅបានទេបានត្រឹមតែស្រឡាញ់តែយកទៅមិនបានហ្នឹងហើយពេលស្លាប់ជាពេលអស់កម្មសិទ្ធិពេលនាំជីវិតចាក់កាយាក្តីស្លាប់មិនមានអ្នកត្រូវការតែមច្ចុមាមិនយកយល់នឹងតែសេចក្តីស្លាប់ចូលមកដល់ហើយរបស់ជាទីស្រឡាញ់របស់ដែលហួងហែងហ្នឹងគឺមិនទៅតាមយើងបានទេ នឹងអញ្ចឹងចំណុចទី4នឹងឯងគឺ យើងតក់ស្លុតក្នុងការប្រត់ប្រាស់ក្រុមគ្រួសារនិងវត្ថុជាទីស្រឡាញ់និងចំណុចទី5មិនហ្នឹងអធិស្ស្រ័យអាត្មានឹងច្រឡំថា4មាន5ណាញោមណាហើយចំណុចទី5នឹងឯងគឺតក់ស្លុតនៅក្នុងអំពើកម្មតក់ស្លុតនៅក្នុងអំពើកម្មដែលខ្លួនបានធ្វើមកនិមិត្តឲ្យឃើញ នឹងនិមិត្តឲ្យឃើញនៅក្នុង ទីនេះសំដៅទៅលើអំពើកម្មឯណានេះមួយដែលយើងធ្វើទៅហើយនឹងប្រព្រឹត្តទៅជាទោសមកនិមិត្តឲ្យយើងឃើញមកបន្លាច មកឲ្យយើងភ័យមកឲ្យយើងនឹងឯងនឹងជួបនៅ ក្នុងខណៈពេលដែល យើងនឹងឯងហៀបនឹងស្លាប់អីហ្នឹងវាមកនិមិត្តឬក៏ពេលយើងមានអាពាតចេះតែនិមិត្តឲ្យយើងឃើញនេះឃើញនោះខ្លាច បន្លាចឲ្យយើងនឹងឯងព្រឺព្រួយព្រួយ នឹងញាតញោមពុតបរិស័ទខ្លះមែនពេលដែលគាត់ឈឺទៅគាត់តែងឃើញនេះគាត់តែងឃើញនោះគាត់តែងតែស្រែករកអ្នកជួយព្រោះឃើញ នៅនិមិត្តដ៏អាក្រក់អាក្រក់ហើយបើនិមិត្តអាក្រក់ហ្នឹងហៅថាបាបប្រមិត្តណាប៉ុណ្ណានិមិត្តអាក្រក់ហៅថាបាបប្រមិត្តនឹងដែលយើងបានធ្វើកម្មអាក្រក់ណាហើយវាមកនិមិត្តឲ្យឃើញហ្នឹងហើយហើយដល់ទៅពេលនិមិត្តអាក្រក់ហ្នឹងបើចែកជាពួកមាន4ពួក ទី1ហៅថានឹងតនដនិមិត្តនឹងគឺនិមិត្តឃើញអញ្ញាដោយយមបបាលយមរាជកាន់ដាវកាន់លំពេងកបិតពុថៅដំបង មកបៀតបៀនមកតាមបហាយើងធ្វើឲ្យយើងភ័យធ្វើឲ្យយើង ខ្លាចឃើញគេចាប់គេរត់គេរត់គេចងគេគ្រាអីចឹងទៅនឹងក៏ធ្វើឲ្យយើងតក់ស្លុតនឹងយើងនិមិត្តឃើញអញ្ចឹងហើយមួយទៀតគឺតិរិឆានៈនិមិត្ត តេរិឆានអ្នកនិមិត្តនិមិត្តឃើញសត្វតេរិឆានដេញខំដេញបៀតបៀននឹងដូចជាសត្វសាហាវឃើញនៅដុំសាច់នឹងអញ្ចឹងធ្វើឲ្យយើងនឹងឃើញសត្វតេរិឆាន មកដេញយើងមកបហាយើងធ្វើឲ្យយើងភ័យធ្វើឲ្យយើងស្រែកនឹងតក់ស្រុតសោកសៅខ្សឹបខ្សួលព្រោះឃើញនិមិត្តអាក្រក់អញ្ចឹងហើយមួយទៀតគឺនឹង និមិត្តឃើញអមនុស្សហៅថាអមនុស្សសនិមិត្តនិមិត្តឃើញពួកអមនុស្សនឹងឃើញរូបភាពផ្សេងផ្សេងអាក្រក់ឃើញដូចជាមៀតធំធំមានមុខមានភ្នែកមានរាងកាយមិនល្អអីមកក៏យើងតក់ស្លុតយើងភ័យនឹងញាតញោមធ្លាប់ មានអ្នកស្រុកអ្នកភូមិយើងឈឺអីគាត់និមិត្តឃើញអញ្ចឹងឯងញោមធ្លាប់មានអ្នកភ័យអ្នកខ្លាចអ្នកតក់ស្លុតឃើញអូអ្នកនេះមកអ្នកនោះមកជួយខ្ញុំផងធ្លាប់ឃើញធ្លាប់មានឯងស្រុកយើង នឹងមានអាហ្នឹងប៉ិតអាហ្នឹងអញ្ចឹងព្រះសំដែងអត់ខុសទេណោះនឹងហើយចំណុចទី4ហ្នឹងគឺនឹងនិមិត្តឃើញនឹងទីស្ថានមិនល្អនឹងនិមិត្តឃើញកលែងនរកកលែងប្រែតនឹងដែលស្រីឃ្លានហែកហួរគ្នាស៊ីឃើញអ្នកខ្លះនៅក្នុងខ្ទង់ផ្ទះខ្ទង់ដែងអ្នកខ្លះនៅកន្លែងនរកដែលមានសត្វសាហាវ និងហែកសាច់សត្វនរកជាចំណីសត្វនរកខ្លះនៅក្នុងភ្នក់ភ្លើងអញ្ចឹងឃើញនិមិត្តអាក្រក់អាក្រក់អញ្ចឹងឃើញហើយដល់ទៅពេលអ្នកខ្លះបាត់ភាំងមួយអាទិត្យក៏មានដែរត្រឡប់មកវិញនិយាយប្រាប់គេក៏មានណាញាតិញោមណោះនឹងមានអញ្ចឹងដែរនឹងតក់ស្លុតឃើញអញ្ចឹងនឹងបាបនិមិត្តហ្នឹងគឺនិមិត្តមាន4យ៉ាងហ្នឹងហើយបើកល្យានិមិត្តគឺនិមិត្តល្អ និងនិមិត្តល្អនឹងសំដៅទៅលើយើង ជាអ្នកមានសិលជាអ្នកឲ្យទានជាអ្នករៀនធម៌រៀនអា ហើយមានសតិល្អក្នុងបរតនត្រ័យអីចឹងទៅនិមិត្តឃើញរមណីយដ្ឋានជាឋានល្អឋានគួរជាទីរីករាយមានវិមាន និងស្កឹមស្កៃភ្លើងប្រងព្រាយដូចជានន្តយឧបាសកអញ្ចឹងនឹងពេលដែលគាត់ឈឺនិមិត្តឃើញពពួកទេវតា យករាជរត់មកដឹកគាត់ទៅស្ថានទេវលោកឯណោះហ្នឹងហើយហើយនិមិត្តឃើញកន្លែងអញ្ចឹងហៅថាកល្យាណនិមិត្តហើយមួយមួយទៀតនឹងសកាបរិសានិមិត្តនិមិត្តឃើញស្ថានសួគ៌និងបរិវារចោមរោមបំរើនឹងជាច្រើនដោយអំណាច នៃនិមិត្តរបស់ខ្លួននឹងហើយគួបផ្សំជាមួយអំពើល្អដែលយើងបានធ្វើណាប៉ុណ្ណានឹងអញ្ចឹងញាតិញោមពុទ្ធបរិស័ទបានស្ដាប់ហើយក៏បីកើតចិត្តពិចារណា នៅក្នុងអាយុជីវិតសង្ខាររបស់យើងដែល កំពុងតែមានចរិយាมันអាចកន្លងផុតបាននេះ កំពុងតែមានជំងឺมันអាចកន្លងផុតបាននេះកំពុងតែមរណៈចូលមកគិយើងដែលมันអាចកិច្ចផុតពីមរណៈនេះ ហើយថ្ងៃណាមួយយើងនឹងត្រូវប្រត់ប្រាស់នឹងមិនអាចកិច្ចផុតពីការប្រត់ប្រាស់បែកបាក់នៃរាសគ្នានេះព្រមទាំងអំពើកម្មណាដែលយើងបានធ្វើហើយមិនអាចហាមគាត់ផលមិនឲ្យផលិតចេញជាផ្លែផ្កាបានឡើយហេតុដូច្នោះសត្វទាំងឡាយដែលមានសេចក្តីស្លាប់ជាធម្មតាក៏កបីធ្វើបុណ្យដែលជាទីពឹងសម្រាប់ខ្លួនឲ្យហើយណប៉ុណាអនុមោទនី ចឹងចម្រើនពរនិង សម្ដែង ជូន ត្រុសត្រុសប្រមាណប៉ុណ្ណឹងប្រគេនដល់ព្រះអរិយកាសពនិមន្តទៀនជ្រាប ដោយ មិនបានវែងឆ្ងាយមិនបាននឹងពឹសស្ដាអីយ៉ាងណាទេ ខន្តីភ័យទោញាតញោមនិងប្រគេនព្រះអរិយកាសពប្រមាណប៉ុណ្ណេះសូមនិមន្តទៀនជ្រាបអនុមោទនីកណាសាធុសាធុជ្រាបហើយ ញោមញាតពុទ្ធបរិស័ទបានស្ដាប់ហើយនៅអង្គធររបស់ព្រះមហានន្ទលោកលើកឡើងនៅអង្គធរ3ទី1សតិការភ្ញាក់រលឹកទី2ញាណការពិចារណា ទី3សង្វេគសេចក្តីតក់ស្លុតព្រះអង្គរៀបរាប់មកពីរសពិសាហើយហើយមានកន្លែងមួយនោះ ព្រះអង្គរៀបរាប់អំពីរោគរៀបរាប់អំពីរោគនឹងមានស្អីស្អីច្រើនណាក៏ប៉ុន្តែអាត្មាចាប់អារម្មណ៍មួយចំណុចចាប់អារម្មណ៍ត្រង់ថា មានទឹកនោមប្រៃទឹកនោមជូរហើយ ទឹកនោមផ្អែមក៏ប៉ុន្តែអត់លឺសូរទឹកនោមសាបញោមញាតមែនទេហឹមហើយ វាទឹកនោមប្រៃទឹកនោមជូរទឹកនោមផ្អែមនេះវាអត់អីមានចម្លែកទេបើយើងគិតទៅអត់មានអីចម្លែកទេមិនបានអាត្មាថាអត់អីចម្លែកព្រោះរាល់ថ្ងៃផឹករបស់ប្រៃផឹករបស់ជូរផឹករបស់ផ្អែមមែនហើយមែនយាយតាបើស្អីទៅផឹករបស់ប្រៃហូបសឡរាថ្ងៃបើអត់បងអំបិលបង ទឹកត្រីស្មានហូបកើតហ្មងមិនប្រៃមែនហើយមែន ហើយយាយណាដែលស្លអត់បងបិលមានទេគ្រប់គ្នាហ្នឹងស្លបងបិលទាំងអស់ហ្នឹងអញ្ចឹងពេលយើងហូបចូលទៅវា ប្រៃហ្នឹងវាធម្មតាទេមែនទេអឺហើយចោះទឹកនោមជូរទឹកនោមជូរហ្នឹងយាយណាគាត់ឆ្លើយមកថាស៊ីមកជូរនោះត្រូវនឹងផិនគាត់ហ្នឹងហើយស្លមកជូរតែអត់រៀងជូរតិចមិនកើតទេមែនទេហើយឥឡូវហ្នឹងឯង ពងតិចតិចអញ្ចឹងផឹកទឹកថ្នោតជូរទៀតក៏ប៉ុន្តែឥឡូវលែងមានហើយមែនហើយមែនយាយយាយអូជាពិសេសឥឡូវហ្នឹងបើយាយយាយមិនសូវបានមកជូរទេបើក្មេងក្មេងអ្នកធ្វើការល្មាក់ល្មមហ្នឹងជួបគ្នាមកជូរជួបគ្នាមកជូរជួបគ្នាមកជូរមែនទេបាទឥឡូវហ្នឹងគេដល់អីមកជូរលុកលាក់គេមកជូរស្អីទេមកជូរចាប់ឆាយគេច្រើនមុខច្រើនបែបបើយើងពីដើមមកតែ7ច្បាប់7 បើថាស្វាយច្បាស់ស្វាយឥឡូវដឹងអាស្អីអាស្អីអាស្អីអាស្អីមកឲ្យគ្រប់មុខមែនទេយាយយាយអញ្ចឹងបើទឹកនំជូរមកក៏អត់មាន អីចម្លែកដែរព្រោះហូបរបស់ជូរចូលទៅមួយទៀតទឹកនោមផ្អែមនិយាយពីទឹកនោមផ្អែមនឹងសបោជាងគេលោកលោកនឹងសបោទឹកនោមផ្អែមជាងគេញោមបើពួកអត់មានអីគេនោះល្ងាចឡើងកោះភុះល្ងាចឡើងកោះភុះ ដល់ទៅពិនិត្យមើលដូចគុណទឹកនោមផ្អែមបានសម្រេចហើយអូបើញោមញាតហើយញោមញាតមើលទឹកនោមផ្អែមនឹងអត់ខុសទេកូនយើងរងថ្ងៃមិនដឹងបានកែវទេក៏បើកភ្នែកមកមែនហើយមែនយាយយាយហើយយើងទាំងអស់គ្នានឹងក៏ដឹងបានកែវដែរអូអស់កម្លាំងទៅដាក់មួយហើយមកពីធ្វើការអស់កម្លាំងដាក់មួយ ថ្ងៃឡើង ស្រេកទឹកដាក់មួយដល់មួយញឹកពេកទៅអនាគតទៅបាន ទឹកនោមផ្អែមដូចលោកយ៉ាង បើលោកឃើញថតថតហ្នឹងសាក់ទឹកនំផ្អែមហ៎ញោមអនាគតទៅនឹងគ្មានកិច្ចផុតទេអត់តែអាត្មាមួយទេរៀបនឹងទឹកនំផ្អែមទាំងអស់បើពួកព្រះអង្គលោកសំដែងមិញថាទឹកនោមប្រៃក៏មាន ទឹកនោមជូរក៏មានទឹកនោមផ្អែមក៏មានអាត្មាយកទឹកនោមសាបតឯងបើគេ មានអស់ហើយនោះញោមញាតបើពួកអាត្មាអត់ឆាន់ទេគ្រឿងកំប៉ុងតอมបានញោមញាតអត់ឆាន់សោះគ្រឿងកំប៉ុងហ្នឹងខ្លាច តែមិនមែនអត់ឆាន់ហ្នឹងមិនមែនឲ្យសាយមកពីឈឺហើយហើយបានលែងឆាន់ព្រោះឆាន់ឡើងឈឺនោះញោមអញ្ចឹងឥឡូវលែងឆាន់ហើយបានលែងឈឺបើនៅតែឆាន់ទៀតឈឺទៀតលើហើយញោមញាតអញ្ចឹងมันមានអីថែមថយទេថែមកន្លែងហ្នឹងឲ្យយាយយាយភ្ញាក់ទេណោះញោមណោះលោកថាទៅទឹកនោមប្រៃទឹកនោមជូរទឹកនោមផ្អែមអាត្មាថែម ទឹកនោមសាបមួយទៀតតែអាទឹកនោមសាបហ្នឹងគេអត់ត្រូវការទេណាញោមទឹកមាត់ឯងសាបផ្លែម ហើយស៊ីអំបិលរងហើយទឹកនោមស្អាតទឹកមាត់សាបដល់ញោមណោះដែលលឺសូអញ្ចឹងឯងញោមដែលលឺសូគេថាទឹកមាត់ទឹកមាត់យើងសាបឯងដល់ទឹកមាត់ចេះថាសាបដល់ទឹកនោមអត់ចេះថាសាបសោះណោះញោមណោះចឹងប៉ុណ្ណឹងចោះការសម្ដែងពធទេសនាសំគួរពេលវេលាប៉ុណ្ណេះលឹះលុះខ្វះខាតយ៉ាងណា យាយតាប្រុសស្រីអព្យាស្រ័យអភ័យទោសមុនបញ្ចប់ធរទេសនាប្រម៉ែប្រមុំពុទ្ធផ្ដុំបុណ្យកុសលទាំងអស់ ដែលការអំពីមិសទានធម្មទានវេលាគ្រាឱកាសនេះទិសជូនចំពោះចិត្តវិញ្ញាណបដិសន្ធិថ្មីសពលយាយបាសិកាគួយខិនដែលបានធ្វើការលកិរិយាពីលោកនេះទៅកាន់លោកខាងមុខអ៊ីមីណាបញ្ញតិជាអ្នកបនកុសលដែលលោកប្រុសលោកស្រីអ៊ីស្រាអែលធិបតីសម័យទានប្រធានបនបានបំពេញហើយក្នុងការនេះចិត្តវិញ្ញាណបដិសន្ធិថ្មីលោករួចចាក់ទុកទាំងពួងដល់នទីសុកដល់នទីចម្រើនញោមញាតប្រុសស្រីទាំងអស់គ្នាចំណាយពេលវេលាឱកាសដ៏មានតម្លៃអង្គុយស្ដាប់ពធក្នុងទីនេះសូមបានសំប្រកបជួបប្រទេស តែនមង្គលពរដ៏ប្រសើររបស់ព្រះទាំងឡាយ4អាយុវណ្ណៈសុខៈពលៈសម្បត្តិ3មនុស្សទេវតាប្រណិពានយ៉ាងធម្មទេសនានថេតាបថទេសនាសម្ដែងនៅក្នុងពិធីបុណ្យជាបណកិច្ចសពលោកយាយបាសិកាគុយខិននៅភូមិមនោនៅភូមិតមុំខុំមនោរំស្រុកថ្ពងខេត្តកំពង់ស្ពឺក៏សន្និមត់តែចប់តែប៉ុណ្ណេះស្លេះតែប៉ុណ្ណឹងអស់សេចក្តីចប់វិជ័យនៃវិចារថាអេវ៉ាំង